ជាមិនដែលឃើញប៉ុន្តែខ្ញុំកណាឆ្ងល់ ឆ្ងល់ថារស់រស់ដោយក្រ យ៉ាងម៉េចបានជាថារស់ដោយក្រ ទៅហើយធ្វើបន់ហើយនឹងវាកម្ររស់ឬក៏យ៉ាងម៉េចហើយក៏អីក៏ធ្វើបន់ហើយក្រអនុថែសមរតនី ឈើស្នឹងដែលគេកាប់បោះទៅក្នុងដី វាមិនងាយចេះតែដោះឡើងទេដោយកថានឹងអញ្ចឹងដែរវាមិនងាយធ្វើកើតឡើងតាមនឹកឃើញទេជាទៀនជាប់តាក់តងតាមវិន័យមានច្បាប់ខ្លួនវាមិនងាយកើតឡើងបានបានគេហៅថាដោយក្រមិនមែនអ្នកធ្វើកថាអ្នកក្រទេអ្នកធ្វើកថាគឺអ្នកមានសំជ្រាបសាធុ អ្នកធ្វើកថាអ្នកមានខ្ញុំបករណាជ្រាបបានហើយហើយចឹងទីនៅឆ្ងល់បន្តទៀតកថានទាននឹងឯងគេហៅថាទៀនផ្លែកយ៉ាងម៉េចបានជាហៅថាផ្លែកបើញាតញោមប្រាប់ ប្រាប់ភ្ញៀវក៏អញ្ជើញមកដែរដូចជាបនបច្ច័យ4ដែរហើយហូបបាយហូបទឹកអីក៏ដូចគ្នាហូបបបរក៏ដូច គ្នាមានការសម្ដែងធម៌ដូចគ្នាហើយស្អែកឡើងនឹងមានរៀបចំទទួលភោជនាហារប្រគិនផាត់ដល់ប្រសងដែរហើយមួយទៀតមានសម្ពួតក៏ដូចគ្នាដែរ មានស្បងមានចៃវរចឹងដូចគ្នាដែរដូចបនបច្ច័យ4ដែរយ៉ាងម៉េចបានជាថាប្លែកទៅវិញអនុថែសមរតនីអាកលែង ដែលដូចគ្នានឹងវាមិនប្លែកទេ ដែលវាប្លែកត្រង់អាកលែងដែលមិនដូចឯណោះមានអាកលែងខ្លះវាអត់ដូចបានវាប្លែកប្រគុណម្ចាស់សុំជ្រាបអូប្លែកមកពីអត់ដូចយ៉ាងម៉េចបានជាមិនដូចសូមនិមន្តឆ្លើយអាមិនដូចនឹងគឺវាខុសពីបនដតី ហើយមិនត្រឹមតែប្លែកទេវាថែមទាំងវិសេស មានវិសេសផងមានប្លែកផងឥឡូវប្រគុណម្ចាស់ចង់ដឹងប្លែកបើខ្ញុំកណាពិនិត្យមើលទៅមានកលែងប្លែកពីបនដតីច្រើនណាស់ប៉ុន្តែមិនតាន់ឆ្លោយច្រើនទេឆ្លោយមួយចំណុចសល់ប្រមាណទុកប្រគិនដេគុណអាកលែងដែលខ្ញុំកណាឃើញកឋិននឹងប្លែកពីបនដតីត្រង់បនកឋិនភាកច្រើនតែមានស្គរឆាយយ៉ាំមកជាមួយសុំជ្រាបអូ ភាកច្រើនមានស្គរឆាយយ៉ាំមកជាមួយត្រង់ហ្នឹងប្លែកអឺមិនដល់ពីប៉ុនបច្ច័យ4អីក៏មិនឃើញមានអីដល់ពីប៉ុនឆាយយ៉ាំ បើមិនមានថ្ងៃនេះក៏មានដល់ថ្ងៃហែដែរมันអាចខានបានអូមែនអញ្ចឹងបានជាសបោឃើញមានអញ្ចឹងអញ្ចឹងត្រង់កន្លែង ផ្លែកផ្លែកត្រង់ហ្នឹងផ្លែកត្រង់មានស្គរឆៃយ៉ាំលូតពីមុខនឹងឯង អីផ្លែត្រង់ឆៃយ៉ាំមួយយ៉ាងដែរហើយចុះដល់ទៅពីប៉ុនបួសគេមានឆៃយ៉ាំដែរមិនក៏មិនថាផ្លែអនុថែសមរតនីវាមានស្តៀងតែបន្តិចបន្តួចហ្នឹងឯងវាមិនសូវដូចទេប៉ុនបួសវាមាននៀកបនកឋិនវាអត់នៀកវាផ្លែកអាដែលនឹងឯងក្រនតែចេះប្រគុណម្ចាស់បនកឋិននឹងវាផ្លែកពីគេនឹង5យ៉ាង ទី1ផ្លែកទៅដោយកាលកាលសម្រាប់ធ្វើកឋិនហ្នឹងបាន29ថ្ងៃទេពីមួយរួចខែអាសត់ដល់15កើតខែកដឹកតែធ្វើមិនតាន់គេចប់ហើយតរឆ្នាំក្រោយឯណោះហើយបើបានរស់នៅដល់ឆ្នាំក្រោយអត់អីទេប្រយ័ត្នតែគេដាក់តុងសមុខផ្ទះអានឹងវទៅទៀតទី2ផ្លែកទៅដោយវត្ថុវត្ថុសម្រាប់ធ្វើកឋិនហ្នឹងមានច្រើនណាស់គឺពេញមួយរោងហ្នឹងប៉ុន្តែសំខាន់បំផុតតែ3ទេសបងមួយ សង្ឃ ដីមួយជាពោមួយដែលមានបដោយនឹងតូចបំផុត5ហាត់ក្តាប់ដូចគ្នាទៅតឹងស្បង់និងសង្ខដី3ហាត់ក្តាប់ទៅតឹងជាពោនិងសង្ខដី3ហាត់ក្តាប់ទៅតឹងស្បង់2ហាត់ក្តាប់កាត់ឲ្យដាច់បានដេជាប់គ្នាវិញសង្ខដី2ជាន់ 3មុខនឹងជាវត្ថុរបស់កថាមើលក្រៅពី3នឹងហែស្អីយកទៅក៏វាមិនមែនជាកថាដែរហើយបើបាន បានកថាទុសាំងគឺសម្ពុតផ្ទាំងទៅតែមកហើយចំណែកខាងទី3ប្លែកទៅដោយអំពើការធ្វើនឹងឆ្លាតទាំងអ្នកធ្វើឆ្លាតទាំងអ្នកទទួលឯទី4នឹងបដិគិហកៈ ផ្លែកទៅដោយបដិហគិហកៈអ្នកទទួលកថានឹងមិនមែនហាយកថាយកទៅជូនគ្រូនេះហាយកថាយកទៅជូនលោកគ្រូនោះឬក៏ហាយកថាថ្វាយទេវតាប្រអិនប្រព្រំមរុកអរិយនតាអីអត់ទេថ្វាយបានប្រគេនបានតែភិក្ខុចាំភាសាមិនឲ្យដាច់តែប៉ុណ្ណោះតែដាច់ភាសាអត់ទៀតឯទី5នោះផ្លែដែលអានិសងបនដតីបាន បនតអ្នកធ្វើទេកថានេះបានបនដល់អ្នកទទួលទៀតផងឯណោះនេះលក្ខណៈផ្លែក សូមប្រគុណម្ចាស់និមន្តជ្រាប